អឺសួស្តីទាំងអស់គ្នានឹងហើយមួយរយៈនេះហ្គេមដើររៀងស្រួលវិញហើយយើងចូលហ្គេមដោយមិនចាំបាច់ប្រើ VPN ទេខ្ញុំតេសជាមួយនឹង laptop ហើយជាមួយនឹង desktop របស់ខ្ញុំ គឺខ្ញុំចូលបានធម្មតាហ្នឹងហើយហើយថ្ងៃនេះខ្ញុំមកមើលអ្នកដែលគាត់លេងនៅខាងអដុងអញ្ចឹងហ្នឹងថ្ងៃទី25ខែ11ឆ្នាំ2022គាត់វាយប្រហែលខ្ទង់ម៉ោង10ហ្នឹងហើយឥឡអត់តន់ចេញវាយទេកំពុងប្រហែលកំពុងតែរៀបចំក្នុងការវាយហើយ នឹងហើយប៉ុន្តែគាត់ថាសាកដៃខាងក្រៅរៀងខ្លាំងដែរនេះដៃស្វះអីអានេះមកចៃដនទេឃើញពួកគាត់វៃប៉ុន្តែរៀងរាល់ថ្ងៃនេះគឺខ្ញុំនឹងថាគាត់វៃឬក៏មិនវៃណាប៉ុន្តែនេះគេអត់លេងល្បា6ទេគឺគេលេងល្បា99អញ្ចឹងសបូនជីតម្រៃដែរជាតម្រៃ2 3 4ដូច4 5នាក់អត់តម្រៃតែនេះអ្វីដែលខ្ញុំឃើញអញ្ចឹងណានឹងហើយមានអ្នកខ្លះក៏គាត់មិនទាន់បានមកដែរអូខេឥឡូវខ្ញុំសូ item ម្នាក់បងប្អូនមើលតិចទៅណា នេះ item ពួកគាត់ពាក់ចឹងអានេះគឺ insurance បូក510គឺយើងជាទូទៅយើងហៅថាបកគូ ISO ហ្នឹងហើយ15 15 jet ថ្មីហ្នឹងហើយអឺតាតូថ្មី clock អូមកផ្លេតែម្ដង hero នេះគឺ aim SRAM ហ្នឹងហើយពាក់មកនឹងទៅវៃតែម្ដងហើយ hero នៅហ្នឹងភាគច្រើនគឺ steel steel ហ្នឹងបងនេះហ្នឹងហើយភាគច្រើនគេលេងល្បាធំហើយនេះ hero គាត់ ប្រុសតូច FC បែរជាពាក់បាគូ ISO ដូចគ្នា មើលទៅណាអឺសបាយ butterfly នេះកាលមុនឃើញនៅ net ប៉ុន្តែឥឡូវចេញពី net មកទៀតហើយហើយ hero នេះគឺជាប្រភេទ hero king កាលពីខ្ញុំលេងនៅដងដែរហ្នឹងហើយខ្លាំង hero នេះណានេះ item គាត់អូខេសតសរី king king ចេញមកពី net មកវិញហើយអញ្ចឹងខ្ញុំគិតថាមួយរយៈក្រោយនេះពួកគាត់ផាច់រត់មកលេងនៅដងច្រើនអឺ ហើយដូចអ្វីដែលខ្ញុំតែងតែប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងជាទូទៅនគរថ្មីបានតែមួយឆាវមួយឆាវឯងហ្នឹងហើយបន្ទាប់ពីចប់នគរថ្មីគេនឹងត្រឡប់មកលេងដងវិញហើយពេលបច្ចុប្បន្ននេះខ្ញុំឃើញពួកគាត់វ័យលំអាកា9ណាអញ្ចឹងខ្ញុំគិតថាប្រហែលជាអ្នកទាំងអស់គ្នាចង់លេងគីឡូធ្ងន់អូខេអាចធ្វើការមកលេងនៅដងបានហើយនៅនេះវាវាល្អត្រង់ថាហេរ៉ូវាល្បាតធំស្រាប់យើងទិញចេញពីណាត់ក៏តម្លៃរៀងនឹងដែរ ចុចឲ្យវាមិនជាចោះប្រមាណអញ្ចឹងណាហ្នឹងហើយហើយចំពោះហាង chain goal អីរៀមឃើញតែរៀងនឹងដែរចន្លោះវាពី12 13ទៅ15ចន្លោះវាលក់10000 goal ណាហ្នឹងហើយហើយការពីយើងខ្ញុំលេងការពីដូចជាខ្ទង់ខែខែ1ខែ2ដែលយើង លេងកាងវើលក៏តម្លៃ goal ប៉ុណ្្នឹងដែររហូតដល់ពេលបច្ចុប្បន្នប៉ុណ្្នឹងទៀតណាហើយឥឡូវនេះកំពុងតែមានគីឡូមករៀងច្រើនហើយ Handsome Boy គឺជាប្រភេទ Hero King ដែរណា Handsome Boy នេះ នេះ item គាត់ item ដែលគាត់អត់តពាក់នេះគឺជា item ស៊ីនំទេហ្នឹងហើយអឺនៅដងខ្ញុំនិយាយស្មោះត្រង់តែអក្រក់តែបន្តិចទេដោយសារអ្នកដែលគាត់ farm វាពិបាកអត់តអ្នក copy នំអីគឺចេញពីអ្នក copy ទាំងអស់នំពីតង់នំអីចឹងណាអញ្ចឹងអ្នក farm គាត់ពិបាក farm បន្តិចហើយគ្រាន់ថា goal ចុចអាប្រអប់999គេលក់ហ្នឹងចុចបានចុចបានហ្នឹងដល់ពេលអញ្ចឹងយើងអ្នក farm ធម្មតាពិបាករកដែរហ្នឹងហើយ ប៉ុន្តែចំពោះខ្ញុំមិនជាបញ្ហាទេដោយសារខ្ញុំអត់សូវប្រោតសំខាន់លើការ farm item អញ្ចឹងណាកូននេះក្លីបនឹងប្រែទីមេគេអូបើគូយសូ99 hero ខ្លះនៅនេះបើអ្នកទាំងអស់នេះទិញទិញយកពួកប្រភេទ hero ដែលវាអឺមានឈ្មោះជា king king កាលពីមុនណាដោយសារហេតុអីខ្ញុំរីកមិនឲ្យទិញបែបហ្នឹង hero ប្រភេទអស់ហ្នឹងគឺគេរីសាត់ experience 3 4តង់ហើយអញ្ចឹងអាកន្លែង upstate វា up រៀងខ្លាំងជាង hero ធម្មតាដែលគាត់តំឡើងតាមក្រោយហ្នឹងហើយនេះហើយ item នៅដងតិចណាក់តិចណាក់ទៅដោយសារវាសម្បូរដែរហ្នឹងហើយហើយបើលេងកាងវើលរៀងពិបាកតិចអឺពីខ្ញុំទៅបើសិនជាករណីអ្នកទាំងអស់គ្នាត្រឡប់លេងកាងវើលនៅដងវិញខ្ញុំនៅតែកំឡបានដោយសារអឺមួយរយៈនេះរៀងស្ងាត់រឿង JX ដល់ពេលអញ្ចឹងខ្ញុំក៏មិនដឹងទៅខាងណាមកកន្លែងដែរហ្នឹងហើយ ហើយនេះគាត់កំពុងតែរៀបជើងព្រួលសម្រាប់វ័យហើយណាហើយខ្ញុំដឹងតែគាត់ណាត់គ្នាវ័យដល់នឹងឬក៏មិនណាអានេះបញ្ជាក់តិចខ្ញុំមកនេះគឺខ្ញុំមកចៃដន្យទេអ្នកទាំងអស់គ្នាចៃដន្យជួបពួកគាត់ទេឥឡូវយើងចាំមើលទាំងអស់គ្នាទៅមើលគាត់ចេញដល់ហើយប្រភេទ Hero ES ដែល Steel Steel ខ្ញុំឃើញដូចរៀងចេញពីណាត់អស់ហើយប៉ុន្តែពេលបច្ចុប្បន្ននេះបើអ្នកទាំងអស់គ្នាមកទិញទាន់ខ្ញុំឃើញ Hero លក់រៀងធូរធូរដែរទេណាតែបើសិនជាកណ្ដាលគ្នាយើងត្រឡប់មក comeback រៀងច្រើនហើយចាំមកយើងមកទិញ Hero នឹងរៀងធ្ងន់កបន្តិចហ្នឹងហើយ hero នេះគឺជាប្រភេទ hero ការធ្វើការលេងជាមួយខ្ញុំដែរប៉ុន្តែគាត់ up level និងគាត់ up level hero នេះខ្លាំងណាស់កាលមុនការធ្វើមានអ្វីឈ្នះខ្លាំងមែនតើហ្នឹងហើយ hero កាងទាំង misery ដូចជា TC ខ្ញុំ level 60ហ្នឹងហើយ never reset នេះក៏មិនធម្មតាដែរសិតតែប្រភេទ king king ហ្នឹងនេះ sounding secret នេះមិនជានេះដែរ99ដែរចំ hero up item អស់លេងហ្នឹង អូខេអញ្ចឹងបើយើងក៏លេខមើលទៅ hero នេះសាក់ខ្ទង់លបាក់500ឡើងហើយអា hero ដែលខ្ញុំ review ប្រមាណ4 5 6 7 8 hero ហ្នឹងគឺស្ថិតជាប្រភេទ hero king ហើយនៅនេះភាគច្រើនគាត់មកសរៀងធូដែរតែសារអឺអាកាតគុណវារៀងធូថ្លៃហ្នឹងដោយសារគេបើកប្រអប់999គេ copy នឹងបានអញ្ចឹងណាអញ្ចឹងជាទូទៅប្រអប់ប្រអប់នឹងគេបើកបានច្រើនដល់ពេលអញ្ចឹងអាគុណ10សម្រាប់គុណយក master វារៀងធូថ្លៃអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការគុណលេខបាន ប៉ុន្តែបើខ្ញុំវិញខ្ញុំអត់មានលុយចាំម៉ាសល់ទេអ្នកនរនិយាយត្រង់ម៉ាសល់ពិបាកចាំណាដោយសារយើងត្រូវការចាំវាប្រចាំអាទិត្យ Mario Z នេះក៏ជាប្រភេទហេរ៉ូខ្លាំងដែរអ្នកនរនេះដៃហងហ្វូថ្មីទៀតអូកប់សេរីតែម្ដងណាហ្នឹងហើយអត់ដឹងថាពួកគាត់ start 3ម៉ោងប្រហែលទេ ចាំមើលមកស្ទុះដែរនេះអឺយើងមើលទៅគាត់មកគ្នាកាន់តែច្រើនហើយហើយអ្នកទាំងអស់គ្នាចង់ត្រឡប់មកលេងអាចមកលេងនៅដងបានណា ហើយខ្ញុំអាចធ្វើការ review ប៉ុណ្ណឹងប៉ុន្តែកន្លែងវៃគ្នាប្រហែលជាខ្ញុំអត់ចេញទៅ review អីទេភាសាទី1ខ្ញុំអត់មានសេះហើយខ្ញុំក៏ពិបាករត់តាមគេដែរភាសានៅនឹងភាគចឹងក៏ប្រើ G លមូនផងហ្នឹងហើយអញ្ចឹងខ្ញុំរត់ភាគចឹងរត់តាមអត់ទាន់ទេ SM ក៏ដើម្បីដៃស្វែភាគចឹងក៏រត់ដាច់ map រហូតអញ្ចឹងខ្ញុំមកធ្វើការ review ពេលដែលវៃគ្នាឲ្យទេអញ្ចឹងអ្នកទាំងអស់គ្នាអាចអឺបើចង់លេង អាចត្រឡប់មកលេងនៅដងបាន ហើយចំពោះនគរអឺសន្តិភាពដូចអ្វីអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងគឺ សន្តិភាពមែនតើគឺ មិនជាសូវមានអ្នកវ័យគ្នាប្រមាណទេហ្នឹងហើយតែហើយបើនៅ ដងនេះត្រឡប់ទៅត្រឡប់មកនៅតែដងគឺជាជំរឿនដ៏ល្អហ្នឹងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូខ្ញុំធ្វើតែប៉ុណ្្នឹងទេណាហ្នឹងហើយអញ្ចឹងបើចង់ត្រឡប់មកលេងអូខេអាចមកមើល Hero នៅដងបានតែបើអ្នកទាំងអស់ចង់លេងហុកអូខេ complete មាន team ឆាតឲ្យខ្ញុំទៅលេងផងហ្នឹងហើយហើយកុំបីតែ SM Night Sweat ណាក៏ខ្ញុំបញ្ជាក់បែបនេះតែបីតែ SM តិចទៀតគឺអស់អ្នកលេងដូចគ្នាហើយយើងគួរតែលេងថា remix ទៅ Ok, Alcon. bye bye.